Fear Feet Lean and Team Solo យើងញ៉ាំតិចតិចម្នាក់ឯងក្រែងនៃស្មឈឺចាប់លួចតូចចិត្តស្ងាត់ស្ងាត់បាត់មនុស្សដែលបោះស្មោថ្ងៃមុនអូនក្បែរបងពេលគ្មានគេនាងបងអន់ហួសឲ្យគេជំនួសរងពីមកកាត់ចិត្តខ្លាំងណាស់ហើយចេះតែដល់អូនពីមុនមិនដឹង Clearfeet, Lee, and Team Solo. ចិត្តខ្លាំងមែនហើយចេះតែដល់អូនពីមិនទាន់ដឹងខ្លួនថាខ្លួនអូនរឹងខ្លាចេះតែចង់ធៀបគេទាំងអូនបានប្រាប់ច្បាស់ត្រូវតែផ្លាស់អូនផ្លាស់